ថ្ងៃមួយនៅថ្ងៃអាទិត្យពេលព្រឹកមានស្រីវ័យក្មេងជាសក្តិត្រូវបានសម្លាប់ប៉ូលីសបានសួរសំណួរទៅជនសង្ស័យប្តីរបស់នាងនិយាយថាខ្ញុំនៅក្នុងបន្ទប់ទឹកអ្នកថែរក្សាសួនបាននិយាយថា ខ្ញុំកំពុងកាត់ស្មៅនៅខាងក្រោយផ្ទះអ្នកលើកដាក់អីវ៉ាន់ខ្ញុំបានកំពុងសម្អាតអាងហាងទឹកអ្នកចំអិនអាហារបានប្រាប់ថាខ្ញុំបានកំពុងចំអិនអាហារពេលល្ងាចតើនរណាជាអ្នកសម្លាប់នារីដ៏សស្អាតហើយអ្នកមានទៀត ចម្លើយគឺអ្នកលើកដាក់អីវ៉ាន់ការសម្អាតអាងហែលទឹកមិនមែនជាមុខងាររបស់គាត់នោះទេកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗផងណា